បាទជម្រាបសួរបងប្អូនទាំងអស់គ្នា បាទថ្ងៃនេះមកខ្ញុំមកនៅវត្តសង្ឃយាវថ្មីខ្ញុំថតនៅវត្តសង្ឃយាវថ្មីពីថ្ងៃទៀតគេធ្វើបន់ឆ្លងសាលានិងវិហារព្រះវិហារនេះខ្លងទ្វារវត្តនេះខ្ញុំដើរចូលខ្ញុំវល់ខ្ញុំថតឲ្យបងប្អូនមើលអស់គ្នាណានឹងសូមគោរពអញ្ជើញបងប្អូនចិត្តឆ្ងាយទាំងអស់នៅលើពពកទូកនេះ បើឃើញខ្ញុំដូចតែខ្ញុំថតនឹងហើយបង្ហោះឡើងសូមបងប្អូនមកមករួមលេងសប្បាយលេងនៅវិធីឆ្លងសាលានៅខេត្តវិញឡុងបាទនេះឡងវាវត្តហើយខ្ញុំព្រោះដើរចូលនឹងវត្តកៅបតុមបុផាសារាវ័នសមន្តរៈសង្ចរវាថ្មីអានេះខ្ញុំបងដើរចូលគេរៀបចំឲ្យអស់នេះពីក្រៅចូលបងប្អូនណា នេះមកក្រុមគេខាងអូសភ្លេងអូសភ្លេងចូលរៀបចំមុនមក3ថ្ងៃទេបាទគេរៀបចំមុនណានេះខ្ញុំពងដើរចូលក្នុងវាបើខ្ញុំថតឲ្យបងប្អូនមើលពីបាទសភាពនៅក្នុងវត្តបាទនេះគេរៀបចំមកបានស្អាតដែរដែរហើយចាំមកថ្ងៃដល់ហើយថ្ងៃនោះថ្ងៃដល់ហ្នឹងគឺថ្ងៃ26 27 28ខែ4 ឆ្នាំ2022បាទនឹងច្បាស់ហ្នឹងបងប្អូនណាខែបារាំងណាបាទខែឆ្នាំបារាំងនេះឡើងក្រុមរដ្ឋមន្ត្រីគេនេះគាត់ជួយមកក្រុមរដ្ឋមន្ត្រីគេមកធ្វើការក្នុងនោះគេកំពុងតែមកគេមកឡើងអសឡើងជាងអីគេណាដល់ឆ្ងាយពេកខ្ញុំអត់ដើរទៅចូលទៅមើលក្រុមប៉ុណ្ណា ព័ន្ធមួយនៅវគ្គពាំងបាទឈ្មោះមុនវ៉ាក្តៅច្រើនដែរក្តៅចំគ្រប់ខេត្តដែរបងប្អូននៅកម្ពុជាក្រមកក្តៅច្រើនដែរយួនខ្មែរអីគេជួគេធ្វើបានទាំងអស់បាទហើយក្តៅគ្រប់ខេត្តដែរខ្មែរយើងក្លៀងគៀងយ៉ាងកាម៉ៅបាលីវអីច្រើនដែរក្តៅច្រើនគឺក្រុមភ្លេងគេធំណាស់បាទដល់តងក្រៅ វិហារនិងសាលាជាប់ទៀនដែលត្រូវនឹងឆ្លងក្នុងថ្ងៃ26 27 28ហ្នឹងណាបាទហើយហើយនឹងខ្ញុំសូមគោរពអញ្ជើញបងប្អូនម្ដងទៀតមកដល់ថ្ងៃនោះមកលេងរួមមកលេងមកចូលអវិសាលបុណ្យជាមួយពុទ្ធបរិស័ទយើងខ្ញុំទាំងអស់គ្នានៅសង្ឃវត្តថ្មីនេះបាទនឹងបើថាមិនដឹងមិនដឹងផ្លូវមិនស្គាល់ផ្លូវខ្ញុំប្រាប់ភាសាវៀតណាមម្ដងណាបាទ à, xã Trà Côn huyện Trà Ôn tỉnh Vĩnh Long បាទណាស្ដាប់មកច្បាស់យើងបើកឡើងមកវិញស្ដាប់មកបាទអានឹងច្បាស់ហើយដាក់ចូលដេញគេហៅបាងដនោះយើងមើលទៅកន្លងឃើញនៅឡាញ់ណាដល់នងសួរគេថាអឺឡាញ់វត្តណាធ្វើបនឆ្លងសាលាអញ្ចឹងគេប្រាប់ហ่าបាទអានោះដល់ឡានេះគូតុងដែលគេរៀបចំឲ្យបានស្អាតដែរថារៀបចំឲ្យអស់ នឹងលោកជួបចំបងអស់ណាក្នុងក្នុងវត្តហ្នឹងហើយកោតុងមិនដល់តលេងសាលាវិញណាសាលាឆោទៀនដែលរោឆ្លងក្នុងថ្ងៃ3ថ្ងៃខាងមុខនេះនេះសាដល់បងប្អូននេះក៏សាងដោយអឺពូថាត់លីស៊ុនបាទដល់សំយវ៉ាហ្នឹងបាទ លីស៊ុនគាត់កសាងឥឡូវគាត់សុំធ្វើបុណ្យឆ្លងបាទអញ្ចឹងខ្ញុំសូមគោរពអញ្ជើញបងប្អូនទាំងអស់គ្នាឲ្យម្ដងទៀតបាទមកលេងរួមសល់បុណ្យធ្វើឆ្លងសាលាទាំងអស់គ្នាសាលាឆាន់សាលាព្រះវិហារនេះបាទឆាន់ជាប់ទៀន ឡើងថ្ងៃណានោះថ្ងៃនេះសម្ដេចជួនណាត់បាទសម្ដេចជួនណាត់បាទចាំមើលខ្ញុំក៏អស់មានអីដែលគួរនិយាយខ្ញុំសូមគោរពជ័យបងប្អូនទាំងអស់ទៀតក្នុងថ្ងៃ26 27 28ខែ4ឆ្នាំ2022 បាទខាងមុខនេះបាទសូមគោរពអញ្ជើញបងប្អូនមកលេងរបស់គ្នាបាទអានេះបាទវាបាទបាទសូមសូមមកជំរាបលាបងប្អូនទាំងអស់គ្នាបាទសូមអរគុណបាទ